តីតស្វាមីពេជ្រសូលីកាទំលាយពាក្យក្នុងចិត្តប៉ុន្មានម៉ាត់នេះក្រោយពីបែកបាក់គ្នា ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីរឿងរ៉ាវស្នេហារវាង តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាងពេជ្រសូលីកានិងស្វាមី គឺលោកហានគីមបានប្រកាសចែកផ្លូវគ្នាត្រឹមនេះ ក្រោយភ្ជាប់ពាក្យជាមួយគ្នាជាង3ឆ្នាំ និងមានកូនប្រុសម្នាក់អាយុ2ឆ្នាំ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងសឹងតែមិននឹកស្មានដល់ឡើយដោយសារតែធ្លាប់តែឃើញអ្នកទាំងពីរនិងគ្រួសារបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាខ្លាំងជារឿយៗតាមបណ្ដាញសង្គមរបស់អ្នកទាំងពីរបែរជាសុកសុកប្រកាសបែកគ្នាធ្វើឲ្យអ្នកគ្រប់គ្រងមានការងឿងឆ្ងល់ជាខ្លាំងយ៉ាងណាមិញក្រោយពេលបែកបាក់ជាមួយនឹងពេជ្រសូលីកាស្រាប់តែមានអ្នកសួរលោកហាន់ឃីមថា ក្រោយពេលបែកគ្នាជាមួយនឹងនាងបែបនេះថាខ្ញុំនឹងនាងបានបែកបាក់គ្នាជាងមួយឆ្នាំទៅហើយដោយសារតែរស់នៅមិនចុះសម្រុងគ្នា តែងតែឆ្លោះនិងខ្វែងគំនិតគ្នាជារឿយរឿយមិនចង់ឲ្យកូនមានឪពុកម្ដាយមិនចុះសម្រុងគ្នាបែបនេះនិងខ្ញុំស្រឡាញ់និងគោរពនាងព្រោះតែនាងជាម្ដាយកូនប្រុសរបស់ខ្ញុំ តែពេលនេះខ្ញុំលែងស្រឡាញ់នាងហើយ អ្វីដែលបានឃើញនៅលើបណ្ដាញសង្គមនោះ គឺជាការយល់ឃើញរៀងរៀងខ្លួនរបស់អ្នកដទៃប៉ុណ្ណោះលោកក៏បានបន្តទៀតថាខ្ញុំគ្មានការសោកស្ដាយចំពោះការសម្រេចចិត្តបែបនេះឡើយព្រោះពួកយើងមិនអាចថុយពេលវេលាវិញបានទេ មាន តែរៀនទទួលស្គាល់ការពិតសម្រាប់រឿងទំនាក់ទំនងក្រោយពីបែកបាក់នោះក្រៅពីការពិភាក្សារឿងផ្លូវច្បាប់តកតងទៅនឹងការចែកផ្លូវគ្នា និងការទៅលេងកូននោះ គ្មានការលែងលះណា ដែលមិនមានបញ្ហានិងត្រូវការពេលវេលានោះឡើយខ្ញុំកំពុងតែរៀនដើរលើផ្លូវដ៏លំបាកមួយនៅពេលនេះសង្ឃឹមថាគ្រប់យ៉ាងនឹងឆាប់ដោះស្រាយហើយអាចបញ្ចប់មេរៀនមួយនេះលោកក៏បានបញ្ជាក់ទៀតថា យើងទាំងពីរអាចជាគូនឹងគ្នា តែប្រហែលជាខុសពេលវេលាចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។